អ្នកបងបានដណ្ដើមគ្រប់យ៉ាងពីខ្ញុំទាំងក្តីស្រឡាញ់ពីលបងទាំងមុខតំណែងដូច្នេះខ្ញុំមិនអាចទុកអ្នកបងបានទេបើសិនជាខ្ញុំទុកអ្នកបងវាប្រៀបដូចជាខ្ញុំនេះទុកដៃកូននៅក្នុងបន្ទះក្តារហើយបើសិនជាយើងមិនប្រយ័ត្នទេយើងនឹងមុតដៃកូននៅក្នុងថ្ងៃណាមួយខ្ញុំនេះត្រូវតែចាត់ ដណ្ដើមអ្វីអ្វីផ្សេងទៀតពីខ្ញុំមានមានការអីទៀនម្ចាស់យើងមានកិច្ចការដែលត្រូវឯងធ្វើ ចាទៀនម្ចាស់ នស្បែកស្អាតខ្លាំងណាស់នេះណាកូនកាន់តែធំទៅ កូនស្អាតដូចជា ដូចជាអ្នកគេទៅម៉ែបើគឺគឺស្អាតដូចជាម៉ែបើនឹងអីនេះណាកូនគឺជាកូនរបស់ម៉ែហើយឲ្យកូនស្អាតដូចណាទៅវិញហ៎អានេះកូនស្បាយយ៉ានឹងកូនមានដែរនឹក តូចចិត្តដែរទេនៅរាល់ថ្ងៃហ្នឹងម៉ែតែងតែបុកខ្ជូងយកមកលេងមុខឲ្យកូនរាល់ថ្ងៃអញ្ចឹងកូនគ្មានថ្ងៃស្អប់ហើយក៏គ្មានថ្ងៃដែលគិតថាតូចចិត្តព្រោះកូននឹងថាការដែលម៉ែពៅធ្វើបែបនេះក៏ព្រោះតែម៉ែពៅមានហេតុផលនេះកូនមិនតូចចិត្តនឹងរឿងបែបនេះនោះទេម៉ែពៅធ្លាប់ប្រាប់កូនថាបើកូនមិនលៀបឈុំទេកូននឹងមានគ្រោះថ្នាក់មែនតែម៉ែពៅចាចាល្អណាស់ កូនយល់បែបនេះគឺល្អហើយកូនដឹងទេថារាល់ថ្ងៃនេះម៉ែស្រឡាញ់និងបារម្ភពីកូនខ្លាំងណាស់ហើយដល់ពេលនោះកូនប្រកាសជាយល់ថាហេតុអីសំខាន់ម៉ែសូមឲ្យតែកូនស្បែករបស់ម៉ែនេះខ្លាយទៅជាមនុស្សល្អស្មោះត្រង់ហើយនឹងមានភាពក្លាហាន តែប៉ុណ្ណឹងគឺបានហើយណាកូនណា ចាម៉ែបើស្លាប់ហើយអ្នកនាងត អីក៏អ្នកនាងតូចមិនព្រមឆៃទៅទៀនម្ចាស់នំនេះទៅតែធ្វើថ្មី ថ្មី ក្តៅក្តៅវាក៏ឈ្ងុយណាស់ដែរទៀនម្ចាស់អត់ទេយើងមិនឆៃនំហ្នឹងទេយើងមិនចង់យើងមិនចង់លឺឯងថាយើងមិនចង់នាងតូចបើអញ្ចឹងអ្នកនាងតូច ចង់ឆៃនំអីវិញទៅទៀនម្ចាស់អ្នកនាងតូចដឹងអត់ថាពេលដែលអ្នកនាងតូចធ្វើបែបនេះគឺមិនមែនជាក្មេងល្អនោះទេទៀនម្ចាស់នឹងឯងជាស្អីហ៎ជាកញ្ចះបាវព្រាយ៉ាងសោះនេះឯងហ៊ានដៃយើងហ៎នេះឯងប្រហើនហ៎ក្រៅពីម៉ៃយើងឯងគ្មានសិតអីត្រូវបដៃយើងហ៎បែបនេះសុំតែធ្វើកញ្ចះគេមួយជីវិតទេ ប៉ុន្តែនាងខ្ញុំនិយាយនេះក្នុងបំណងល្អតើទេម្ចាស់នេះសោះបានហើយម៉ែនេះវាមិនមែនជាទូនទីរបស់ឯងទេណាកូនចាំមកកូននេះទូនទីរបស់ឯងគឺចាំបំរើកូនរបស់យើងមិនមែនមានទូននីតិមកស្ដីបដៅឲ្យកូនយើងទេណា នាងសុកវាហ៊ានបដៅកូនអីវាយកនំចាក់ចោលឲ្យកូនឆៃទាំងដែលកូនមិនចូលចិត្តឆៃទៀតកុំយំអីណាកូនអញ្ចឹងកូនចង់ទទួលទាននំអីវិញតើកូនណាគឺកូនចង់ឆៃនំចាក់ចាន់កូនចង់ឆៃនំចាក់ចាន់កូនមិនចង់ឆៃនំចាក់ចោលស្អីគេនោះហ៎អត់ឆៃទេអត់ទេបានកូនធ្វើចិត្តឲ្យត្រជាក់ត្រជាក់ចាំម៉ែឲ្យគេធ្វើថ្មីឲ្យកូនវិញកូនណា ទៅទៅជិះទៅជប់ខ្ញុំទៅកូនជប់ខ្ញុំទៅឯនំអីកំពុងបាញ់ដៃទៀតហើយអីគេយំទៀតហ៎ដឹងក្មេងគេថ្ងៃថ្ងៃយកចិត្តខ្លួនឯងងងក់ងងក់បងអរុន ទៅធ្វើនំថ្មីឲ្យអ្នកនាងតាទៀនម្ចាស់កូនជប់យំទៅបានហើយបានហើយចាំខ្ញុំធ្វើចឹងហើយបើឲ្យធ្វើនំធ្វើមិននឹងឆ្ងាញ់ដោយស្នាដៃលោកស្រីសង្វាទៅលោកស្រីម្ចាស់លោកស្រីម្ចាស់ ធ្វើឆ្ងាញ់ណាស់ស្បែកដឹងអត់ស្បែកស្រីរបស់ម៉ែណាគឺលោក មានជំនាញធ្វើគ្រប់ទាំងបង្អែមនិងចម្អាបហើយអារឿងនៅក្នុងផ្ទះបាយនេះណាគឺជាជំនាញរបស់លោកតាំងតែពីតូចមកម្ល៉េះច្បាយចាស់របស់ម៉ែពៅប្រកែធ្វើបែបនេះទាំងអស់មែនទេប៉ិតមែនហើយគឺលោកជំនាញបំផុតតែម្ដងហើយជាពិសេសគឺមហូបគឺលោកធ្វើឆ្ងាញ់ឲ្យគ្រប់មុខតែម្ដងហើយ ឲ្យតែមុខម្ហូបណាដែលលោកធ្វើសុទ្ធសឹងតែឆ្ងាញ់តែទាំងអស់ហ្នឹងព្រោះលោកណាបានទៅរៀនវិជ្ជានេះតាំងពីនៅព្រះបរមរាជវាំងម្ល៉េះម្ល៉េះហើយបានជាលោកណាចេះចំណេះនេះជាប់តាមខ្លួន ហើយអានំចាក់ច្រលនេះណាក៏លោកបានមករៀនម៉ែដែរនេះឆ្ងាញ់ខ្លាំងណាស់ក៏សុំភ្លុកម៉ាត់ហើយណាដើម្បីនឹងថាស្នាដៃមកបើឆ្ងាញ់ប៉ុណ្ណាអត់ទេនេះណាគឺម៉ែຕົកធ្វើចង្ហាន់របស់ព្រះសង្ឃ បើកូនចង់ឆេណាកូនឆេខាងនេះទៅនេះព្រោះថាចង្ហាន់របស់ព្រះសង្ឃម៉ែទុកដោយឡែកគេមិនអោយឆេចង្ហាន់សម្រាប់ប្រគិនព្រះសង្ឃនោះទេគឺវាបាបណាកូនយល់ទេចាំម៉ែបើអឺនេះឈ្ងុយខ្លាំងណាស់មិនផ្អែមពេកឈ្ងុយឆ្ងាញ់ណាស់ម៉ែកូនមិននឹកស្មានថាម៉ែប្រកែធ្វើនំឆ្ងាញ់បែបនេះសោះ អញ្ចឹងកូនសុំរៀនធ្វើនំទាំងនេះពីម៉ែប៉ៅបានទេកូនចង់ចេះចាបានបានបានប្រកាសជាបាននេះនំទាំងអស់នេះណា កូនអាចធ្វើបានម៉ែនៅមករៀនកូនឲ្យចេះធ្វើព្រោះថានេះគឺជាវិជារបស់កូនស្រាប់ទោះជាយ៉ាងណាកូនត្រូវតែចេះធ្វើណាព្រោះអីវាគឺជាទូនាទីរបស់ម៉ែស្រាប់ណាកូនចៃអើតែប៉ុណ្ណឹងណាកូនចេះធ្វើនំដូចជាម៉ែពៅហើយ ចឹងចេះចេះហើយកុំសបកចោលពីពីពីកែបែបនេះហ៎ចំកុំធ្វើអញ្ចឹងមើលនេះបកសបកហើយទុកនៅក្នុងម្ដុំក្បែរខ្លួនហើយចាំយកទៅចោលទៅធ្វើបែបនេះវាមិនល្អទេណាចំមកបើប្រាប់ឲ្យមិនទេ ថាមកផ្ទះគឺជាសិរីមង្គលម្ចាំងសោបិននៅក្នុងចិត្តបងគឺអូស្រាបៀគ្រុត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 ម្ចាំងសោបិននៅក្នុងចិត្តបងគឺអូយ៉ាងម៉េចជិះច្បាប់បែបហ្នឹងហើយវាធ្ងន់បាននឹងឯងដល់ថ្នាក់ណាទៅនេះហ่าគាត់តែយើងបោះសបកចែកនៅមកផ្ទះយើងតាហេតុអីក៏យើងធ្វើមិនបាន ហើយនៅផ្ទះសិរីមង្គលស្អីខ្ញុំមិនដឹងទេតានេះហ่าក៏ជប់ទៅបែបយើងណាតានេះក៏ជិះផ្ទះបងបងដូចគ្នាបងមានសិទ្ធប្រាប់អូនកុំឲ្យចោះសម្បកបែបនេះយកប្រាប់ឯងទៅចោះតែឯងគិតខុសហើយថាផ្ទះនេះហ่าជប់ទៅបែបឯងនោះ ព្រោះប្រទេសនេះហ៎ចាប់តែបើយើងនឹងមិនទៅតែប៉ុណ្ណោះចំណែកនឹងឯងត្រឹមតែជាសម្បត្តិកូនចំចាប់ទេតែគិតថាផ្ទះនេះហ៎ចាប់តែបើខ្លួនហ្នឹងយ៉ាងម៉េចលឺពេជ្រទៅជាហើយនៅឬក៏អត់ទៅមានកន្លែងណាដែលសិនមិនទាន់អត់នាងចំហើយនាងឯងនិយាយស្អីហ្នឹងហ៎នាងចំខ្ញុំនិយាយស្អីហ៎ដល់ប៉ិតអញនឹងលឹកឲ្យជឿចាក់បែកណែហើយឯងនិយាយស្អីហ៎អ្នកណាជាកូនចំ ស្បែងណាគឺជាកូនរបស់ម៉ែហើយក៏ត្រូវជាបងស្រីបង្ការរបស់ឯងដែរណានាងចំហើយឯងនិយាយស្អីហ្នឹងហើយអីម៉ែខ្ញុំនិយាយស្អីក៏ខុសដែរអនេះមកខ្លាចវាអន់ចិត្តដែរខ្ញុំបាននិយាយបែបហ្នឹងដាក់វាខ្ញុំមកវាខុសធ្វើស្អីក៏ខុសមិនដូចកូនមកខ្សងរបស់ម៉ែកូនណាមិនមែនជាកូនសំណប់របស់ម៉ែចំនាងចំណែឯងប្រយ័ត្នទៅណាហ្នឹងហ៎នេះឯងមិនទាន់បានសុំតបបងស្រីឯងទេណាអើយកូននេះវើយ ស្បែងនេះណាកូនកុំយកពាក្យរបស់នាងចោមយកមកកាត់អីណាកូនណាវាចេះតែនិយាយតែប្តីតែដាស់ទៅទេកូនកុំយកមកកាត់នៅក្នុងចិត្តណាស្បែងគឺជាកូនរបស់ម៉ែហើយក៏ជាកូនស្រីតែមួយគត់របស់ម៉ែទៅផងណាកូនណាអឺនេះកូនក្រុមចាអស់ទៅលក់ហើយហ្នឹងណាចាម៉ែបើចឹងកូនឆាប់ទៅទៅណាចាម៉ែ វីដែលចំគេបាននិយាយនេះមិនជាការពិតទេថតហេតុអីបានជាចំគេនិយាយអញ្ចឹងហេតុអីបានជាចំគេថាខ្ញុំគឺជាកូនចិញ្ចឹមរបស់ម៉ែពៅទៅវិញតែម៉ែពៅប្រាប់ខ្ញុំថាខ្ញុំគឺជាកូនបង្ការរបស់ម៉ែពៅពិតមែនហើយខ្ញុំគឺជាកូនបង្ការរបស់ម៉ែពៅម៉ែពៅក៏ជាម៉ែបង្ការរបស់ខ្ញុំហើយអ្វីដែលចំគេបាននិយាយនេះមិនជាការពិតទេ ខ្ញុំត្រូវយកពីសម្ដីចោលមកគិតបែបនេះក្រែងមើលបើប្រាប់ឲ្យមែនទេថាអ្វីដែលចង់គេបាននិយាយនេះមិនជាការប៉ះទេ ទៅលក់ណាចំបើបងសារបែបនេះឲ្យបងយកអស់លក់មកយើនោះជារឿងមួយស្បែកអេងទេមែនជារឿងរបស់ខ្ញុំទេអឺមកឆាប់ឡើងមកនេះខ្ញុំជួយឡើងឲ្យលឿនណានេះឡើងបានខ្លួនឯងទេខ្ញុំជួយមិនបានទេស្រីចម្រៃ អីក៏យើងនឹងតែគិតដល់រឿងចាស់នោះទៀតហេតុអីក៏យើងនៅតែគិតដល់នាងសង្វាដែលវាបានស្លាប់ទៅហើយទៀតនេះនាងសង្វាឯនេះពិតជាមានដែលជ្រែកជីវិតរបស់យើងមែនទាំងដែលយើងបានសម្លាប់ឯងទៅហើយប៉ុន្តែឯងនេះនៅតែមានឈ្មោះវល់វល់នៅក្នុងចិត្តយើងចន្តិច ហេតុអីទៅ នំនំអូនចិត្តគ្រប់ខែទៅហើយទាំងដើរទាំងដេកទាំងអង្គុយត្រូវប្រយ័ត្នប្រយែងណាយន្តចាត្រូវប្រយ័ត្នប្រយែងណាចាអង្គុយចុះមកមួយមួយយ៉ាងម៉េចហើយអូនចង់ទទួលទានអីទេបើចង់ប្រាប់បងមកបងឲ្យអ្នកបំរើគេរៀបចំឲ្យ ខ្ញុំដូចជាមិនសូវឃ្លានអីទេទេលោកចាព្រោះថាកូននៅក្នុងផ្ទៃដូចជាមិនសូវរករឿងអីច្រើនទេបានចឹងល្អណាស់នេះបានសំជាកូនពុកពុកសង្ឃឹមថាកូននឹងធ្វើជាមនុស្សសម្រាប់អ្នកគ្រួសារនេះបន្តវេនពីពុកណាណាកូនណាដល់ខំអូនក៏ដូចគ្នាដែរត្រូវតែរក្សាខ្លួនឲ្យបានល្អ ព្រោះថាអូនក៏កំពុងតពើពោះកូនពីខែដែរចាអ្នកបងកុំបារម្ភអីណាខ្ញុំប្រុងប្រយ័ត្នបំផុត ហើយនឹងធ្វើតាមគ្រប់យ៉ាងដោយអ្នកបង ប្រាប់អញ្ចឹងទៀនម្ចាស់យ៉ាងម៉េចហើយកូនពុកហា បងបានដតាមគ្រប់យ៉ាងពីខ្ញុំទាំងក្តីស្រឡាញ់ពីលោកបង ទាំងមុខតំណែងដូច្នេះខ្ញុំមិនអាចទុកអ្នកបងបានទេ បើសិនជាខ្ញុំទុកអ្នកបងវាប្រៀបដូចជាខ្ញុំនេះទុកដៃកូននៅក្នុងបន្ទះក្តារម្ចាំងសោបិននៅក្នុងចិត្តបងគឺអូស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត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 ហើយបើសិនជាយើងមិនប្រយ័ត្នទេយើងនឹងមុតដឹកកូននឹងខ្លួនថ្ងៃណាមួយខ្ញុំនេះត្រូវតែចាត់ការអ្នកបងមុននឹងអ្នកបងដណ្ដើមអ្វីអ្វីផ្សេងទៀតពីខ្ញុំ ទានម្ចាស់យើងមានកិច្ចការដែលត្រូវឯងធ្វើចាទានម្ចាស់បីបាតអរគុណចាហើយគាត់មកទិញទៀតអីអូននេះ lái nữa ừ. lái số số ạ mình thì nó thì mình mình thì có mình Quý ơi, ai ờ, ở ông một bạc nào អូអានឹងស្អាតមែនអ៊ំនេះប្រាក់មួយអរគុណអ៊ំអូស្អាតហ្នឹងណាអ៊ំហ៎ឃើញមុខឯងប្រឡាក់ខ្ជុងរាល់ថ្ងៃនេះនេះខ្ញុំសុំទៅលក់តសិនណាអ៊ំអរគុណអ៊ំ ស្រីមុខខ្ញុំឯងនឹងហើយយកមុខខ្ញុំវាយ៉ាងម៉េចពួកឯងហាហានាងស្រីមុខខ្ញុំនាងស្រីនេះអូយក្មេងក្មេងពាក់ព័ន្ធនាងមុខខ្ញុំអើនេះអញថាឲ្យវាឯណាណៃទៅព្រោះសម្បីតែនឹងចប់នេះក៏មិនដឹងថាហេតុអីបាននាងស្អីគេហ្នឹងវាត្រូវលៀបខ្ញុំបែបហ្នឹងដែរថានាងហ្នឹងវាលៀបខ្ញុំតែរាល់ថ្ងៃហ្នឹងនេះនាងចំនេះចាំតែថ្ងៃណាមួយនាងស្អីគេហ្នឹងឆែកទាំងខ្ញុំ ឯងជាបងប្អូនវាមិនក៏ឯងមិនដឹងអើយើងនឹងវានឹងជាបងប្អូននឹងគ្នានេះឯងមើលទៅឯងមើលទៅថាយើងនឹងវានេះដូចគ្នាអត់នេះអៀងសុំប្រាប់ពួកឯងទៅចោះថាលីងហ្នឹងវាគ្រាន់តែជាកូនខ្មោចដែលគេបង្កើតចោលហើយត្រូវម៉ែយើងនេះរស់មកចិញ្ចឹមនេះបើម៉ែយើងនេះមិនរស់មកចិញ្ចឹមទេលីងហ្នឹងមិនដឹងថាជាខ្លាជាវិញ្ញាណទីរស់អីអត់ពេលណាទេ ស្រីមកខ្ជុំញ៉ាំស្រីមកខ្ជុំញ៉ាំស្រីមកខ្ជុំ ហ្នឹងហ่ะអ្នកណាធ្វើអីកូនប្រាប់ម៉ែមកមើលកូនខ្ញុំជិះកូនអ្នកណាម៉ែឆាប់ប្រាប់ខ្ញុំព្រាមមកបៃកូនបានពាក្យនេះមកពីណាហ่ะមិនបានពីកូនសួរម៉ែអញ្ចឹងម៉ែខ្ញុំកូនណាគេម៉ែចេះប្រាប់ខ្ញុំព្រាមមកស្បាយមិនបានពីកូនសួរម៉ែអញ្ចឹងហ่ะខ្ញុំមិនមែនជាកូនម៉ែបើទេមែនទេស្បាយអ្នកណាប្រាប់កូនអញ្ចឹងហ่ะ ដូចបានជាកូនសួរម៉ែអញ្ចឹងគេប្រាប់ខ្ញុំថាខ្ញុំមិនមែនជាកូនស្រីបង្កើតរបស់ម៉ែប៉ៅទេគេនិយាយនេះមិនមែនជាការពិតទេនៅតែម៉ែប៉ៅខ្ញុំជាកូនស្រីបង្កើតរបស់ម៉ែប៉ៅពុទ្ធោស្វាយកូនម៉ែកូនបានពាក្យនេះមកពីណាកូនស្ដាប់ម៉ែណាកូនគឺជាកូនស្រីបង្កើតរបស់ម៉ែហើយក៏ត្រូវជាបងស្រីបង្កើតរបស់ចោម បាទកូនមិនមែនជាកូនស្រីបង្កើតរបស់ម៉ែទេតាជាកូនរបស់អ្នកទៅវិញតាកូនប៉ុន្តែអូនចង់អូនចង់ប្រាប់ថាខ្ញុំជាកូនចិញ្ចឹមជាកូនដែលគេរើសមកចិញ្ចឹមអូនចង់និយាយនេះមិនពិតទេមែនទេម៉ែបើ ចំហេឯងថាស្អីឯងបងហ៎ថាស្អីខ្ញុំមិនដឹងទេនេះមិនអីអាក្រក់ណាស់សម្រាប់អូយបានទេបានទេសម្រាប់អាក្រក់ណាស់អ្នកណាបដៅឯងអ្នកណាបដៅឯងអ្នកណាបដៅឯងមិនហើយមកឯងទៅសម្លាញ់ពីខ្ញុំហ្នឹងហើយមិនថាស្លាញ់ខ្ញុំទេខ្ញុំថាបងឯងណា ឲ្យម៉ែយើងវាយយើងយើងនឹងមិនលើកទោសឲ្យនេះឯងទេយើងមិនអាចចាត់ល្បិចកលបាននឹងបានទេយើងត្រូវតែឈ្នះនឹងនឹង នឹងស្បៃអុយណាអ្នកណាហ្នឹងស្បៃអ្នកណាគេណាចាំមកយូរណាលេងណាគេណាបន្តនេះជាកន្លែងកាត់ស្បៃតាឡោះហើយយើងនិយាយនឹងឯងទៅផ្លង់ចាតែម្ដងណានៅបែបនឹងឯងរៀងចាតែម្ដងណាពូកាណាមែនទេអារឿងធ្វើឲ្យម៉ែគេណាស្អប់យើងចាយើង ba ta đánh phải xong ừ, cho ta Cậu ba ca cà phê Cậu ba ơi Cậu ba cà phê Mười Bạn dạ muối Thôi bạn à Bạn phê Nó chìm rồi Ơi អាណាគេដូចមនុស្សស្រីមើលណាដូចមនុស្សស្រីបានមកយកដែរស្អាតហើយនេះខ្លាំងបុកខ្មោចតាគាត់នេះណាស្រីមែនស្រីណាណាណាស្អាតពូសង្វងមកធ្វើមកខ្ញុំហើយ ពូអូតាអាក្មេងក្មេងចឹងណាពូមិនចាំងសោបិននៅក្នុងចិត្តបងគឺអូស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត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 យលោកឯងហូហើយចង់ឲ្យខ្ញុំទៅរកកូនលោកទីសង្វាណែណាទៅអាហើយមកក្មេងបាត់តាំងពីប៉ុនផ្លែក្រូចហ្នឹងឯងហើយឲ្យខ្ញុំទៅរកណាណា អង្ក្រងនេះវាមកខំជើងទៀតអូយងាប់ហើយអីជិបខ្ញុំយ៉ាងម៉េចទៅណាមិនជន់ចំឲ្យសមុខក្រងទេលោកអើយហើយខ្ញុំទៅរកដល់ណាហើយនេះសិតតែប្រាប់ថា បើរកមិនឃើញទេមិនបាច់ចូលផ្ទះទេងាប់ហើយហើយឲ្យតែរកនៅម្ដងណាទៅលោកអើយហើយហើយហើយបើ បើរកមិនឃើញអញ្ចឹងគិតយ៉ាងម៉េចទៅហាអូយពិតជាកម្មពៀមិនខ្ញុំឲ្យខ្ញុំនេះកើតជាកាជះគេក៏វាបាក់អញ្ចឹងណាអូយគុណម្ចាស់ហើយគុណម្ចាស់សូមឲ្យខ្ញុំកើតជាអ្នកបំរើគេទៅជាតិនឹងបានហើយជាតិក្រោយនេះឲ្យខ្ញុំខ្លាយទៅជាចវាយគេខ្លាយជាជំទាវផងចោះអេហើយចាំបើសិនជាខ្ញុំនេះ ខ្លាយទៅជាចវាយគេឬក៏ខ្លាយទៅជាលោកជំទាវអីគេនោះអញ្ចឹងពួកបាវព្រាវទាំងអស់ហ្នឹងប្រកាសជាហៅខ្ញុំថា លោកជំទាវមានឬក៏លោកស្រីមាន លោកស្រីមានជាមិនខានទេអូយពួកផ្លៃខ្ញុំនេះជួយផងជួយផងជួយផងអូយ ពីពីក្មេងស្រីហើយនេះឯងបកាច់បញ្ញាប់រត់ប្រហន់តដាច់ខ្យល់ណែណានេះនេះរត់អត់បើកភ្នែកមើលទេអីហ៎ខ្ញុំខ្ញុំសុំទៅមីខ្ញុំទៅអូយណៃណៃណៃពីពីក្មេងចង្រៃនេះមុខយើងនេះពីចាស់ដល់ស្អាតឯងណាហៅយើងថាមីអញ្ចឹងអីហ៎មិនទេហេតែមុននេះក្មេងនឹងដូចជាធ្លាប់ឃើញនៅបតុមណា មួយក៏នេះខ្វាញ់នេះហើយច្បាស់ជាខ្វាញ់នេះអូនណាចាប់ដេញស្បៃចូលទៅក្នុងផ្ទះជាមួយហើយក៏មិនដឹងដែរសាប់មកញញហ្នឹងឯងសេឈុំរៃពូកែមកចង់ធ្វើជាស្ត្រីរបស់យើងវាតែទៅជួបបែបហ្នឹងឯងលើកនេះយើងយកនឹងឯងទៅកាត់នៅកន្លែងកាត់ខ្មោចលើកក្រោយយើងនឹងយកនឹងឯង ទៅភ្លុងចោលតែម្ដងណាចាំមើលទៅទាំងស្ដីតែថ្មនេះហើយហ៎មិនទាត់ត្រឡប់មកវិញទៀតមិនដឹងជាទៅវត្តស្អីណាស់ណាទេទុកគូនៅផ្ទះចាំម្នាក់ឯងបែបនេះអើយក៏ល្អមួយយ៉ាងដែរនឹងចំយើងនេះ បានទៅវាយនឹងស្បៃឲ្យអស់ព្រលឹងតែម្ដងក៏ទៅឲ្យមិញមិញគាត់តែអស់ក្បាលវាទៅកន្លែងខ្វាច់សោះក៏សុបាយដែរ trăng không lên trăng mà trăng កើតអីនឹងស្បែស្បែពធចំឆាប់បើកឆ្អឹងម៉ែភ្លាមចំនេះម៉ែប្រាប់ឯងប្រហែលដងហើយណាថាកុំឲ្យធ្វើបាបបងហេតុអីក៏ឯងនៅតែមិនស្លាប់ម៉ែអញ្ចឹងណាចំហេតុអីទៅនេះម៉ែមិននៅផ្ទះតែមួយថ្ងៃសោះឯងសម្បើមដៃណាណោះហ៊ានយកបងទៅកប់នៅក្នុងព្រៃខ្មោច ចុះបើបងឯងនេះគេមានរឿងអីកើតឡើងទៅតើឯងគិតយ៉ាងម៉េចហ៎អូយតែនេះហ่าវាមិនទាន់កើតអីទេនៅតមកទៀតនេះណាឯងកាន់តែធំកាន់តែច្រើបើហើយឯងនេះម៉ែបដៅកូនស្មើស្មើគ្នាថាឲ្យធ្វើជាមនុស្សល្អចុះហេតុអីក៏ឯងមិនស្ដាប់ម៉ែហេតុអីទៅហ៎ចំហើយចុះបើថ្ងៃណាមួយឯងនេះលេងជ្រុលដៃទៅ ហើយធ្វើឲ្យមានរឿងអីកើតឡើងធំដុំចំពោះបងទៅតើឯងគិតយ៉ាងម៉េចណាចំតែពេលនេះវាមិនទាន់កើតអីទេចាំពេលវាកើតអីចាំគិតទៀតចំនេះណាឯងកាន់តែប្រហើនហើយណានេះឯងទៅសាបគប់ជាមួយនឹងក្មេងមិនល្អក្នុងភូមិតើមែនដែរទេហ៎បានជាឯងខ្លាចតែជាក្មេងបែបហ្នឹងចំស្ដាប់ម៉ែណាឯងត្រូវតែចេះស្រឡាញ់គ្នា បងប្អូនត្រូវតែចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាបើបងប្អូនឯងមិនចេះស្រឡាញ់និងសាមគ្គីគ្នានោះតើឲ្យនរណាគេមកស្រឡាញ់ឯងទៅហាចំតែវាតែវាយ៉ាងម៉េចឯនេះកាន់តែប្រហើនណាចំចាប់ដៃបងស្រីឯងភ្លាម បងប្អូនល្អត្រូវតែធ្វើបែបនេះត្រូវតែចេះស្រឡាញ់គ្នាបានគេហៅថាបងប្អូនល្អម៉ែនឹងឲ្យពួកឯងកាន់តែស្និទ្ធស្នាលនឹងគ្នាជាបងប្អូនណាថ្ងៃស្អែកនេះចំត្រូវតែទៅជួយលក់អស់បោស្អីរបស់កូននៅផ្សារចំថ្ងៃស្អែកកូនត្រូវតែងើបពីព្រឹកហើយទៅជួយលក់បងស្រីនៅឯផ្សារធ្វើបែបនេះ កូនកាន់តែមានមនោសញ្ចេតនាជាបងប្អូននៅគ្នាណាកូនឮទេ ព្រេងចំបត់អើយព្រេងអត់យឺនតាណាទូមគុំតាមរោមឃើញសោះទូមគុំពិតជាភ័យខ្លាំងណាស់នេះគេយេបើសិនជាព្រះអង្គបានដឹងប្រកាសជាមានរឿងធំមកព្រេងចំបត់អើយព្រេងចំបត់អើយតំណាចិត្តព្រេង រាជបុត្រទៅហួយព្រះរាជបុត្រទូបង្គំតាមរោមរាជបុត្រតែរោមមិនឃើញរាជបុត្រយ៉ាងម៉េចនេះយើងប្រាប់ឲ្យមែនទេថាកំហៅខ្ញុំថាព្រះរាជបុត្រឯសោះហើយកុំនិយាយពាក្យរាជស័ព្ទជាមួយខ្ញុំឯសោះព្រោះខ្ញុំចង់បាត់បាយឲ្យត្រូវពេលវេលានៅទីនេះហើយខ្ញុំនៅលើអាម៉ាណាគ្រាន់តែជារាសាមញ្ញនៅទីនេះតែប៉ុណ្ណោះឯចប់ព្រះ ចង់ឲ្យទូមកគុំនេះហៅរាជបុត្រថាចាំមិនទៅគឺហៅយើងថាជ័យហៅជ័យជ័យធម្មតាទៅ យើងមិនចង់ឲ្យគេនឹងថាយើងជានរណាឯងកែបទៅបងលោកប្រុសលោកប្រុសលោកប្រុសចេះលោកប្រុសចេះឆាប់ទៅកន្លែងនោះទៀតទៅមានរបស់មកច្រើនណាប្រែប្រែប្រែប្រុស សុំចេញបាទនេះម៉ែខ្ញុំចង់ទិញអានេះម៉ែមើលកូនមើលមើលកូនមើលកូនស្រឡាញ់នេះចាំម៉ែទិញឲ្យចឹងណាលោកនេះមួយម៉ែមួយ10កាក់10កាក់ហ៎ម៉ែលោកសេនចាចា ទិញហើយទេពូម៉ែខ្ញុំចង់ទិញអានេះម៉ែម៉ែជួយទាញខ្ញុំណាណាម៉ែណាប៉ានេះនៅផ្ទះយើងមានមកកកុកទៅហាញ់កូនទិញអីអីទៀតអូយអត់ទេខ្ញុំចង់បានចង់នេះម៉ែចង់ទាញខ្ញុំហ៎ម៉ែណាបានបានចាំម៉ែទិញឲ្យកុំខឹងទៀតណាមកអ្នកលក់មួយម៉ាន5កាក់បង អ្វីហ៊ីណាណាមកផ្ទះចាំបាននឹងឯងណែមិនស្មានចំនេះអូនចាំមកកាត់ឈុកអីមិនក៏មិនឲ្យមានថាក៏បេះឲ្យទៅចំធ្វើគេណាចំចំព្រៃក្បត់ហើយចៅណាស្បៃហ៎មិនក៏អត់ឃើញមកជាមួយគ្នាអញ្ចឹងស្បៃស្បៃគាត់កាត់អីហ៎ក្មួយ នៅស្រុកណាដែរហេតុអីក៏ខ្ញុំអត់ដែរបានឃើញក្មួយអញ្ចឹងសូមក្រឹកខ្លោយអង្គមព្រៃក្បត់ សូមព្រះរាជបុត្រយាងចូលព្រះបរមរាជវាំងវិញក្រទូល កំពុងរីម្នេចខងតែបងម្នាក់លងស្នេហ៍អូនក្តីស្នេហ៍ពេលនេះក៏ចាប់ផ្ដើមរីងធំជាងបែដួមានរុងឆោនៃទីតូចទៀបតែសម្រោអាចប្រៀបនឹងការសួរថា ចាស់សូបិនត្រឹមជានារីសាមញ្ញរឹងមាំនឹងរឿងគ្រប់យ៉ាងមិនចាញ់បញ្ហាម្ចាស់សូបិននៅក្នុងចិត្តបងគឺអូន ស្នេហ៍លើសមួយលានដងមិនខ្វល់រុំឆោមកាយា ចាំងសបិនគឺអូនតែម្នាក់មកចង់រៀងសាឲ្យសងកំផងណាមនុស្សក្នុងចិត្តបងអើយយំអន្តកាច្បាំងជីរោសាបើឆោមឆាយព្រមចូលបំពេញសូបិនស្នេហ៍សូបិនស្នេហ៍ចាំ មិនឆាក់មិនក្រឡាផ្លាស់ចិត្តពំលេងមៀមីចង់ស្នេហ៍ដោយក្នុងសូបិន